ស់សំណើចថៃរកឃើញចម្លាក់នាគស៊ីម៉ង់ហើយអះអាងថាជាវត្ថុបុរាណអាយុជាង1000ឆ្នាំថ្មីថ្មីនេះផ្ទុះការចាប់អារម្មណ៍ទៅលើរឿងរ៉ាវមួយរបស់ថៃ ដែលពួកគេបានប្រឌិតរឿងដោយសម្ដែងថា រកឃើញវត្ថុបុរាណដែលជានាគស៊ីម៉ង់កប់ជុំរើមិនដល់10សង់ទីម៉ែត្រផងធ្វើឲ្យមហាជននាំគ្នាហួសចិត្តសូម្បីតែថៃគ្នាឯងក៏ទទួលយកមិនបានដែរ។ កាលពីពេលថ្មីៗកន្លងទៅនេះសារព័ត៌មានថៃបានផ្សព្វផ្សាយអំពីការរកឃើញវត្ថុបុរាណកប់នៅក្នុងដីដែលជាចម្លាក់ក្បាលនេះហើយអះអាងថាវាគឺជារូបចម្លាក់ក្នុងទសវត្សរ៍ទី16មានអាយុកាលជាង1000ឆ្នាំធ្វើឲ្យផ្ទុះការហួសចិត្តនិងទទួលយកមិនបានតលតែសោះពីប្រជាជនថៃគ្នាឯងក៏នាំគ្នាសើចចំអកជុំវិញរបបកំហើញនេះប្រទេសថៃបានប្រកាសថាពួកគេបានរកឃើញរូបចម្លាក់ក្បាលនាគនេះធ្វើឡើងអំពីថ្មភក់ ដោយជីកឃើញនៅក្នុងទីតាំងមួយកន្លែងចំណែកឯរូបចម្លាក់ដែលគេអះអាងថាសល់ពីសម័យបុរាណនេះក្នុងរូបភាពជាក់ស្ដែងគឺមិនដូចអ្វីដែលពួកគេសរសើរហើយក៏លើកឡើងនោះទេមើលទៅសុទ្ធតែជាការប្រឌិតដើម្បីទាមទារចំណាប់អារម្មណ៍តែប៉ុណ្ណោះជាពិសេសបើក្រឡេកទៅមើលជម្រៅដែលរូបចម្លាក់នោះត្រូវបានជីកឃើញគឺមានជម្រៅត្រឹមតែ5សង់ទីម៉ែត្រតែប៉ុណ្ណោះលើសពីនោះវាត្រូវបានរកឃើញក្នុងដីចម្ការដែលគេធ្វើការដាំដុះជាប្រចាំទៀត។ ហេតុអ្វីបានជាទៅមកឃើញអីនៅពេលនេះទៅវិញអ្វីដែលកាន់តែគួរឲ្យអស់សំណើចទៀតនោះរូបចម្លាក់ក្បាលនេះនេះមិនឃើញមានក្បាច់រចនាអ្វីឡើយប្រៀបដូចជាជាងចម្លាក់មិនចេះធ្វើអញ្ចឹងរឹតតែហួសចិត្តទៀតនោះចម្លាក់នាគប្រកាសណាស់ថាធ្វើអំពីស៊ីម៉ងព្រោះនៅមានដានកំទេចស៊ីម៉ងនៅឡើយជុំវិញកន្លែងកប់នោះ។